បានឡើងដូចមិនប្រសោះរឿងយើងគ្រប់យ៉ាងទៅបានចប់អូអូទោះបីកន្លងមិនធ្លាប់តែបោបងទូមានគេក៏អូនមិនប្រាប់ថាក្បែរ Done a love you មួយដែលគ្មានអូន អីលើអូនប្រែក៏នៅតែប្រាថ្នាអ្វីគ្រប់យ៉ាងគឺយ៉ាងទាំងពិសានៅគ្មានន័យយ៉ាងណាក្តីក៏អូន តើកែអូនបានធ្វើសន្យាថានឹងអភ័យទោសតែការបិទឆ្ងាយពីកាយា We are man type on night time Can I pay check feel the main check ទូបីរកអូនប្រាប់ឲ្យបងភ្លេចប៉ុន្តែបងនៅតែមិនអាចដាក់គេអូនទុកបេះដូងមិននៅទីណាតែសួរខ្លួនឯងថាជាអ្នកណា Think about I listening to who pay but I'm okay ទូបីមានស្នេហ៍ក៏ លើអូនប្រែក៏នៅតែប្រាថ្នាអារម្មណ៍នេះឈ្គួតប៉ុន្តែកំហឹងស្នេហាបានឆាប់ឆាំងយ៉ាងណាក្តីក៏អូនមិនខ្វល់ for dream I swear Yang membeli rodong Atai takkan bantuan